តមន្តភាគទី2ក្រពើវេទមន្តបានប្រយុទ្ធជាមួយពស់អស់រយៈពេលជាច្រើនថ្ងៃហើយវាក៏អស់កម្លាំងជាខ្លាំងហើយវាក៏បាន សម្រាកហើយក៏យល់សពឃើញថាបានស៊ីសាច់ដំរីណែអសត្វស៊ីឯងឆាប់ទៅរកសត្វដំរីឲ្យយើងស៊ីភ្លាម បើមិនដូច្នេះទេយើងនឹងយកឯងធ្វើជាអាហារជំនួសដំរីហើយបានបានបានលោកក្រពើដ៏ធំចាំខ្ញុំទៅហៅវាមកឲ្យលោកចាំនឹងហើយខ្ញុំទៅហើយអីយ៉ាងពោះវ៉ៃម៉ែបងដំរីហាត់ទៅអល់ក្រពើស៊ីភ្លៀងបើមិនដូច្នោះទេបងទាំងអស់គ្នាប្រកាសជាស្លាប់ពីមិនខាន ខ្ញុំអាណិតកូនកូនរបស់ខ្ញុំខ្ញុំសុខចិត្តងាប់តែឯងបានហើយចឹងបងខ្ញុំសុំទៅជាមួយបងណាខ្ញុំនឹងជួយបងលំហែឯងខ្ញុំសុំជិះទៅខ្នងបងឯងហើយណា Holiday សយឯងពីរួនណាស់ហេតុអីបង មិនទៅប្រឡង The Voice Kid Cambodia ទៅចំណៃដល់មាត់ហើយយើងឆាប់មកទៅឡើងអាដំរីអោះចុះឯងយូរទន្សាយមកទៅអីអាដំរីណែបងក្រាបែចង់ហេតុអីបងអាចចង់ស៊ីសាច់ដំរីជួយប្រាប់យើងបន្តិចមើលអូថាយុគមិញយើងយល់សពថាបានស៊ីសាច់ ក៏យល់សប្ដិដូចបងក្រពើឯងដែរកាលពីយំមិញខ្ញុំយល់សប្ដិថាបានស៊ីសាច់បងក្រពើឯងតើបងក្រពើឯងឲ្យខ្ញុំស៊ីដែរអត់មិនបានទេមិនបានទេហឺចុងមិនឯងចង់ស៊ីសាច់របស់យើងចុះមានអីខុសបើបងក្រពើឯងយល់សប្ដិថាបានហូបសាច់ដំរីឥឡូវខ្ញុំបានយល់សប្ដិថាបានហូបសាច់របស់បងឯងដែរតើបងឯងឲ្យខ្ញុំហូបដែរអត់បើមិនព្រមទេ ទេទេទេឯងទៅចុះយើងមិនអោយឯងស៊ីសាច់របស់យើងទេយើងសុកចិត្តទៅស៊ីគោដុតវិញល្អជាងអរគុណហើយខ្ញុំសំសោយដែលបានជួយជីវិតរបស់ខ្ញុំសាកាកែវស៊ីអីក៏